ណាញោមខ្លះគ្រាន់បានតែឲ្យមួនទៅមុខញោមខ្លះមិនមាត់ទៅហ្មងចាំឯងលិតខ្ចីនឹងមាត់ទៅប៉ុណ្ណាបើញោមកុំធុញឲ្យសោះរឿងការធ្វើទៀនកុំធុញឲ្យសោះរឿងសេចក្តីល្អមិនតាន់គ្រប់ទេបើក្នុងអត្តភាពយើងជាបច្ចុប្បន្នប៉ុណ្ណឹងមិនតាន់គ្រប់ទេថៃតបិតតញោមទៅវត្តរាល់តែសិលអ្វីតបិតតញោមបានធ្វើបុណ្យបច្ច័យ4ហើយ ថ្មីតបិតតញោមបានធ្វើបន់ចម្រើនបញ្ជូនដែលកូនចៅគេធ្វើឲ្យហើយប៉ុណ្ណេះថ្មីតបិតញោមមកដើរចូលបន់គេរាល់តែថ្ងៃមែនប៉ុន្តែប៉ុណ្ណឹងរាប់រយដងទៀតក៏នៅតែមិនទាន់គ្រប់ដើម្បីថាឲ្យញោមបានរួចចាក់ទុកបានដល់ព្រះនិព្វានដោយលោកយាយវិសាខាដោយលោកតាអនាថបណ្ឌិតដែរ គេទេអាត្មាលើករឿងលោកតាអនាថបណ្ឌិតកសេដ្ឋីគាត់គាត់คล้ายទៅជាអ្នកមាន ហើយគាត់ទំនប់បំរុងពុទ្ធទៅញាតិញោមមិនមែនមិនមែនដោយសារតែជាតិបច្ចុប្បន្នគាត់កើតនៅក្នុង តកូលអ្នកមានប៉ុណ្ណឹងទេបើពុទ្ធព្រះអង្គព្យាករថាណោពីអតីតជាតិណោនឹងបានធ្វើទានជាមួយ ភិក្ខុសង្ឃរាប់ម៉ឺនអង្គហើយមានពពុទ្ធជាប្រធាន7យប់7ថ្ងៃហើយ ហើយគាត់តាំងចិត្តប្រាថ្នាញាតិញោមបើ គាត់ប្រាថ្នាយ៉ាងម៉េចដឹងទេគាត់ប្រាថ្នាបបិទ្ធព្រះអង្គដ៏ចម្រើនដោយអំណាចទានដែលខ្ញុំបានធ្វើនេះបើដែលថ្ងៃមុនព្រះអង្គបានតាក់តែងតាំងឧបាសកម្នាក់ដែលជាអ្នកនៅអេតតកៈណាជាអ្នកដល់នៅបរតនត្រ័យជាអ្នកណាឲ្យអស់ទៅនៅកិលេសជាអ្នក ជំនុំបំរុងភិក្ខុសង្ឃយ៉ាងណាក្នុងសាសនារបស់ព្រះអង្គខ្ញុំព្រះអង្គសូមតំណែងនេះខ្ញុំព្រះអង្គសូមតំណែងនឹងដូចដែលឧបាសកនោះផងដែរឃើញទេបាទគឺគាត់ប្រាថ្នាដើម្បីរួចចាកទុកញាតិញោមដើម្បីបានព្រះនិព្វានហើយមានទ្រព្យសម្បត្តិធ្វើទានជាមួយនឹងព្រះសម្មាសម្ពុទ្ធនិងភិក្ខុសង្ឃអញ្ចឹងហ៎ទានដែលគាត់ធ្វើនោះគឺគាត់ប្រាថ្នាដើម្បីឲ្យបានរួចចាកទុកមុនដំបូងដើម្បីឲ្យអស់កិលេស ដើម្បីឲ្យបានដល់នៅទីបំផុតនៃទុក្ខគឺគាត់ប្រាថ្នាទី1ហើយទី2មកគឺថាឲ្យគាត់មានទ្រព្យសម្បត្តិគាត់បានធ្វើទានជាមួយនឹងពុទ្ធនិងភិក្ខុសង្ឃទំនុកបំរុងឲ្យខ្លាំងក្លា ក្រៃលែងជាងអ្នកណាណាទាំងអស់ញោមញោមអើយបាទដូចញោមអញ្ចឹងដាក់បាតក៏មកដាក់ផ្លែតភ្លាមផ្នែកឲ្យអ្នកមានភ្លាមដាក់បាតផ្លែតញាតញោមប្រាថ្នាឲ្យអស់កិលេសសិនណាញោមណាប្រាថ្នាឲ្យរួចចាកទុក្ខ សូមឲ្យទៀនញោមហ្នឹងជាទៀនបារមីទៀនដាក់បាតមកវែងមកសព្រាហ្នឹងណាញោមណាបន្ទាប់មកចាប់ពីជាតិហ្នឹងទៅកុំឲ្យខ្ញុំស្គាល់ថាក្រក្រលំបាកលំបាក ឲ្យតែមានណាញោមណាមាន ហើយមានសទ្ធាមានបញ្ញាឲ្យខ្ញុំបានធ្វើទានជាមួយ ប្រពុតអញ្ចឹងជាមួយពធជាមួយ ប្រសងអញ្ចឹងនឹងទី2បត្រាអញ្ចឹងបើកុំប្រាថ្នាចង់ទៅមានឲ្យភ្លេចរួចចាក់ទុកអានឹងបើអត់ទេអត់មានងាយរួចខ្លួនបានទេនៅវិលវល់ក្នុងសង្សារវត្តហ្នឹងយល់ទេញោមបើអញ្ចឹងសំបីតែបន្តិចបន្តួចក៏ដោយញោមធ្វើអញ្ចឹងទៅបើលោកតាអនាថបណ្ឌិតកសេដ្ឋីអស្ចារណាស់ញាតិញោម បន្ទាប់ពីនឹងមកគាត់បានធ្វើទៀន7យប់7ថ្ងៃគាត់ធ្វើរហូតបើធ្វើរហូតហើយគាត់ស្លាប់ពីនឹងទៅគាត់ទៅកើតជាទេវតាចុតិពីទេវតា មកកើតជាមនុស្សហើយមកកើតជាមនុស្សកើតទៅកូនអ្នកមានទៀតញាតិញោមបើបានធ្វើទៀនទៀតបើអត់ធុញនឹងធ្វើទៀនទេញាតិញោមបើមានអីដូចញោមអញ្ចឹងគាត់ធ្វើទៀនប្រហែលដូចជាញោមអញ្ចឹងដែរញោមអ្ហ៎ញោម ញោមដែលថាមិនទាន់មានលុយច្រើនហ្នឹងណាប៉ុន្តែកុំគិតដូចអញ្ចឹងអីថាអញមានប្រមាណអញធ្វើប៉ុណ្ណឹងអាត្មាអញមានប្រមាណអញត្រេកអរជ្រះថ្លាធ្វើបុណ្យប៉ុណ្ណឹងបើចាំចាំតតមានដូចគាត់បានធ្វើនោះអានោះស្លាប់ប្រមាណជាតិទៀនតន់មានផងញោមជឿអញ្ចឹងឯងបើចាំមានដូចគាត់អញ្ចឹងហើយចេះដេកចាំទៅអាយុកាន់តែច្រើនហើយដឹងប្រមាណជាតិទៀត បើយើងជាតិប្រប៉ុណ្ណឹងបានប្រប៉ុណ្ណឹងធ្វើស្រែបានស្រូវរាប់តោនប្រប៉ុណ្ណឹងហើយមិនតឹងធ្វើឲ្យដេកចាំមានលុយរាប់ម៉ឺនរាប់លានដុល្លារហើយចាំធ្វើអញ្ចឹងបើអត់ទេអត់ទេញាតញោមមានតិចញោមធ្វើតិចប៉ុណ្ណេះញាតញោមមានមធ្យមញាមញោមធ្វើមធ្យមឲ្យសមនឹងទ្រព្យសម្បត្តិញោមញាតញោមមានច្រើនញោមធ្វើរៀងច្រើនទៅឲ្យសមនឹងទ្រព្យសម្បត្តិញោមមានច្រើន ភ្លេងមានច្រើនហើយចាញ់គេមានតិចគេធ្វើឡើងមកកណ្ដើហើយយើងមានមកកណ្ដើហើយយើងធ្វើតិចជាងគេសមឯងញោមតាមពុទ្ធព្រះអង្គសម្ដែងថាធ្វើបបណ្ណាក៏ធ្វើទៅតាមសទ្ធារបស់ខ្លួនប៉ុន្តែបើយើងប្រៀបធៀបទៅតាមការលះកិលេសនិងលះទ្រព្យសម្បត្តិហ្នឹងគឺអត់សមទេបាទគឺអត់សមនឹងធនធានទ្រព្យសម្បត្តិញាតិញោមអ្នកមានទេបាទដល់ពេលញោមលះបង់ទៅតាមតំណាក់ថា អ្នកញោមរើបានតិចធ្វើតិចញាតិញោមរើបានមធ្យមធ្វើមធ្យមញាតិញោមរើបានច្រើនធ្វើច្រើនអញ្ចឹងទៅដល់ពេលអត្តភាពជាតិណានេះមួយស្លាប់ពីនឹងទៅទៀតកើតជាទេវតា មនុស្សមនុស្សទេវតាញោមនៅតែមានជាងគេអញ្ចឹងញោមអ្នកមានហើយធ្វើទៀនច្រើនជាងគេកើតជាតិណាណាមកញោមនៅតែមាន ជាងគេ គ្រប់គ្រប់ជាតិបើញោមមានទ្រព្យសម្បត្តិច្រើនហើយញោមធ្វើទៀនតិចជាងគេកើតជាតិក្រោយមក